ខ្ញុំប្រកាសណាសូមក្រាក់ថ្វាយបង្គំចំពោះប្រធេរៈនៅធេរៈគ្រប់អង្គដែលនិមន្តចូលរួមស្ដាប់និងចម្រើនពរដល់ញោមប្រុសស្រីជាពុទ្ធបរិស័ទទាំងអស់ដែលកំពុងចូលរួមស្ដាប់ដូចគ្នាពាក់ព័ន្ធនឹងអ្វីដែលខ្ញុំប្រកាសណានឹងបញ្យលបរិយាយតទៅនេះវាជាគាថាជាសម្ដីរបស់ព្រះសម្ពុទ្ធនៃយើងដែលព្រះអង្គសម្ដែងប្រារព្ធរឿងរ៉ាវរបស់ ជនវិរូបនៅក្នុងសម័យសម័យសម័យព្រះអង្គព្រឹត្តិការណ៍ឬគឺរឿងរ៉ាវដែលបង្កើតឡើងនៅក្នុងសម័យនោះវាមានចៅចៅពួកអ្នកប្រព្រឹត្តអំពើកោះនេះកោះនោះពេលដែលអ្នកស្រុកគេមិនប្រយ័ត្នគេប្រហែសវាដូចតែចៅសពថ្ងៃនៅស្រុកយើងអញ្ចឹងពេលដែលអ្នកស្រុកចូលអីអញ្ចឹងវា ចាប់ផ្ដើមចូលទៅកោះនេះកោះនោះគេហៅថាចៅអ្នកកោះអញ្ចឹងប៉ុន្តែនៅ ក្នុងសម័យហ្នឹងវាមានចៅទាំងពីរអ្នកហ្នឹងបើតាមពិតទៅជីវិតរបស់គាត់អាចនិយាយបានថាម្នាក់ហ្នឹងធ្វើចៅព្រោះសន្តានជាចៅតែម្ដងតែម្នាក់ទៀតធ្វើចៅហ្នឹងព្រោះសេចក្តីតលច្រកឯងព្រោះសេចក្តីស្រេកឃ្លាន ព្រោះវាជាការតល់តម្រេះមិនដឹងជាធ្វើអីក៏សម្រាប់ចិត្តធ្វើចោលទៅដល់ពេលអ្នកទាំងពីរនឹងចេញទៅកោះចេញទៅប្លន់អ្នកស្រុកនាសម័យកាលនោះវាចេះដំណើរដើមតោងនៅក្នុងសម័យកាលហ្នឹងពួកអ្នកស្រុកឲ្យតែពេលល្ងាចឡើងពួកគេនាំគ្នាប្រមូលគ្នាទាំងកងទាំងកងទៅវត្តចិត្តពុនដើម្បីស្ដាប់ធម៌ គេធ្វើការនិយមទៅស្ដាប់ធម៌ទេសនាដូចយើងទៅមើល concert ចឹងយើងទៅ ស្កាត់ស្រុកស្កាត់ភូមិចឹងណានិយាយថាដូចយើងទៅមើល account ប៉ុន្តែដូចសម័យដើម កាលនៅក្មេងវាមានគេចាក់ account នៅជើងភូមិយ៉ាងអ្នកស្រុកគេនាំគ្នាទៅស្ងាត់ស្រុកអ្នកស្រុកសម័យមុនសេចក្តីជ្រះថ្លាចំពោះព្រះសម្ពុទ្ធនឹងច្រើនម្យ៉ាងទៅថាពួកអ្នកដែល បានត្រាស់ដឹងជាលំដាប់សោតាបណ្ណបុគ្គលឡើងទៅនឹងក៏ច្រើនដែរអញ្ចឹងការទៅស្ដាប់ធម៌ទេសនាក្នុងសម័យនោះអាចនិយាយបានថាទៅស្ងាត់ភូមិដល់ពេលចៅទាំងពីរអ្នកហ្នឹងគាត់ទៅចូលរួមក្នុងមហាជននឹងដែរគាត់ទៅនឹងដោយគំនិតគិតថាពេលណាដែលមហាជនកំពុងស្ដាប់ព្រះសម្ដែងធម៌មានអាណាគេប្រហែលដាក់នេះដាក់នោះទៅគាត់បន្លំបន្លំលូកយកអញ្ចឹងណា មិនមែនទៅភ្ជុំគេយកប៉ុន្តែរបៀបឆក់ឱកាសរួចយកអញ្ចឹងគាត់ចែកមុខនីតិគ្នាគាត់ឲ្យម្នាក់ហ្នឹងចាំក្លំមើលពីអាការៈរបស់មហាជនទៅពេលម្នាក់ទៀតដើរទីចាំលួចបើនៅចាត់ទុកថាវាជាភពសំណាងយើងនិយាយថាយ៉ាងចុះវាជាភពសំណាងល្អរបស់ចៅម្នាក់ដែលខ្ញុំកណាបានបញ្ជាក់ខាងដើមថាតាមពិតទៅគាត់ដើរតួជាចៅហ្នឹងមិនទៅចង់ជាចៅអីទេវាជាការតល់ច្រកផងទេតាមពិតទៅនោះ រឿងរ៉ាវនេះដល់ពេលគាត់មានទីនីតិឃ្លាំមើលមហាជនអញ្ចឹងគាត់ឈរស្ដាប់ព្រះសម្ដែងធម្មទេសនាទៅនឹងទៅម្ដងចាំលួចរបស់គេទេប៉ុន្តែពេលកាលៈទេសៈនឹងវាត្រូវទំនេរវាត្រូវតែបានលើសម្លេងធម្មទេសនាជាស្ដាប់ទៅមនុស្សមានឧបនិស្ស័យស្ដាប់ពុទ្ធនិយាយពីហេតុផលចេះចុះចេះចុះមកអាកំណត់ចេះចោលរបស់អស់ឆាញ់ទៅពេលនោះមិនទាន់បាន មិនទាន់បានត្រឡប់ធៀបថាអញជប់ធ្វើចោលបើនៅពីក្នុងវាលែងមានអារម្មណ៍ជាចោលទៀតហើយចាប់ផ្ដើមកើតសេចក្តីជ្រះថ្លានៅក្នុងពុទ្ធពធប្រសងហើយជាបន្តការស្ដាប់ស្ដាប់ទៅនិស័យមនុស្សមើលមិនឃើញក៏คล้ายជាអ្នកត្រាស់ដឹងសោតាបណ្ឌបុគ្គលនៅក្នុងគណៈខ្លួនឯងជាចោលហើយយើងឈរស្ដាប់ចាំផ្្លមមើលហ្នឹងចេះស្ដាប់ស្ដាប់ទៅត្រាស់ដឹងទៅបាត់ទៅ ព្រឹត្តិការណ៍បែបអញ្ចឹងមានច្រើនណាស់ប៉ុន្តែនៅក្នុងសម័យព្រះអ្នកខ្លះចូលទៅដើម្បីទៅស្រ័យព្រះអាការចូលទៅស្ដាប់ធម៌មានពេលខ្លះចូលទៅដោយទធាមុនក៏មានដែរមានន័យថាយើងមានដើមទុនខ្លះអញ្ចឹងមកពេលលើលោកលើវិខុសងលើពុទ្ធណៃធម្មទេសនាតនាអញ្ចឹងចេះតែបុករុកទៅទៀតណាអានឹងយើងអាចនិយាយបានថាអ្នកចូលទៅដោយសេចក្តីជ្រះថ្លាបានទៅស្ដាប់ហ្នឹងហើយអ្នកខ្លះទៀតទៅលក្ខណៈបែបជាកណ្ដាលទៅក្នុងនៃជជែកវែកញែកចង់ដឹងយោបល់ គេហៅថាជាការខ្មែរយើងនិយមសពថ្ងៃហ្នឹងជាការគេគេហៅថាជាការ សម្បទានគំនិតគ្នាទៅនឹងដើម្បី សម្បទានគំនិតគ្នាទេមិនមែនទៅជ្រះថ្លាឬអ្នកសំដែងអីទេប៉ុន្តែយើងចង់ដឹងថាគេចេះអីគេយល់អីឲ្យខ្លួនឯងយ៉ាងម៉េចដែរទៅចែកលេខគ្នាទៅមកទៅមកអញ្ចឹងអ្នកខ្លះទៀតទៅក្នុងលក្ខណៈចាញ់ចាលទេសបូនៅក្នុងសម័យព្រះនោះក៏មានអញ្ចឹងដែរទៅដោយលក្ខណៈចាប់ចាប់ផុសទៅជាលក្ខណៈចាំចាញ់ចាលដោយវាតៈ ប៉ុន្តែពេលទៅស្ដាប់ហ្នឹងវាក្រោមហេតុផលរបស់ពុទ្ធមិនឈ្នះព្រះអង្គបនិស័យមាន ផងទៅក៏คล้ายជាអ្នកត្រឡប់ទៅជាអ្នកជាទៅទៅជាអ្នកជ្រះថ្លាទៅទៅជាអ្នកត្រាស់ដឹងក៏មានដូចគាត់ហ្នឹងគាត់តាមពិតទៅយើងអាចនិយាយបានថាគាត់មិនមែនជាមនុស្សមានដណ្ដើមចោលអាក្រក់ជូរជាតិអីទេតែគាត់ធ្វើព្រោះកិច្ចតល់ច្រករបៀបតាអ្នកស្រុកខ្លះ ការដែលគាត់រស់នៅជីវិតជាកុហកជាអំរួចគាត់ប្រកបមុខរបររកស៊ីត្រូវតែទុច្ចរិតអញ្ចឹងតើបងរស់នៅក្នុងស្រុកដែលគេបង្កឲ្យធ្វើទុច្ចរិតมันបានគិតអីវែងឆ្ងាយគិតចំណាមរួចក៏ទុច្ចរិតគេសិនទៅប៉ុន្តែគាត់ចិត្តតែសន្សំចិត្តថាมันគាត់ចិត្តរឿងនឹងដែរណាកាលៈទេសៈនឹងយកឈ្នះខ្លួនឯងបានយកឈ្នះការស្រេកឃ្លានយកឈ្នះតម្រូវការខ្លួនឯងបានជាបខំចិត្តធ្វើទៅបើមានឱកាសរើនឹងរើ យើងអាចនិយាយបានថានៅនឹងមិនមែនមានសារជាតិជាមនុស្សអញ្ចឹងទេប៉ុន្តែមកពីកលៈទេសៈកាលសម័យហ្នឹងវាមិនអំណោយផលពួកគេធ្លាក់ទៅជាចឹងដល់ពេលមកខាងស្ដាប់បានឆ្លាយជាសោតាប៉ុន្តែបុគ្គលមកខាងទៀតគាត់លួចទ្រពបានដែរគាត់លួចឆក់គេបានដែរពេលនោះពួកមានអ្នកធ្លាត់អ្នកគេមិនចាប់អារម្មណ៍នឹងអាការៈរបស់ចៅគាត់ឆក់បានហើយគាត់មកអួតប្រាប់មកខាងទៀតតែទាំងមិនដឹងថាមកខាងទៀតមិត្តភ័ក្ដិរបស់ខ្លួនជាសោតាបាត់ទេ នៅទៅរាប់ថាមិត្តភក្តិមិត្តភក្តិខ្ញុំអួតប្រាប់ថាខ្លួនឯងលួចបានហើយប៉ណេះប៉ណេះប៉ណេះប៉ណេះឯមកខាងទៀតដូចជាសោតាសួរទៅគ្មានលួចបានអីព្រោះគាត់មានលួចអីផងអញ្ចឹងត្រង់កន្លែងហ្នឹងមកខាងទៀតដែលជាចោលគាត់អួតគាត់ថាគាត់នេះវាឆ្លាតវារឿងរ៉ាវវាមានប្រារព្ធអញ្ចឹងគាត់ថាគាត់ខ្លួនគាត់នឹងឆ្លាតហ្នឹងគេនេះទៅភាសាណាបានតែនឹងប្រពន្ធគាត់គាត់ទៅសាលទៀតថាទៅយប់ហ្នឹងមិនដៃទៅទេមកវិញហើយណាក៏បានមកកាក់ផ្សេងនេះ ឯមួយខាងដែលជាប្តីមួយខាងចោលដែលជាប្តីនោះវាបានអីទេដៃទៅទេអញ្ចឹងដល់ពេលរឿងរ៉ាវនោះវាមានព្រឹត្តិការណ៍លេចលើដល់ព្រះអង្គព្រះអង្គក៏ប្រារព្ធដើម្បីពោលជាគាថាហ្នឹងខ្ញុំកណាចង់បើកវងកញ្ចក់បន្តិចពាក់ព័ន្ធនឹងរឿងទស្សនៈឧទាហរណ៍ដូចក្នុងខ្មែរយើងគេតែនិយមថាល្ងងមិនជាបញ្ហាឯងបញ្ហានៅត្រង់ថាមិនដឹងថាខ្លួនឯងល្ងង លោកចាស់ដឹងថាកំណត់ហ្នឹងមកពីណាទេតាមពិតទៅកំណត់ហ្នឹងគឺផ្ដើមពោលអានឹងគាត់ថាផ្ដើមពោលចុះផ្ដើមពោលដោយនាយករដ្ឋមន្ត្រីសិង្ហបុរីមិនមែនខ្មែរយើងទេមិនអ្នកនយោបាយខ្មែរយើងអ្នកបង្កើតទេកំណត់ហ្នឹងយើងឡែឡែតាមគេទេតាមពិតប្រភពគំនិតហ្នឹងប្រភពគំនិតហ្នឹងគឺនាយករដ្ឋមន្ត្រីសិង្ហបុរីទេអាពាក្យថាល្ងងមិនជាបញ្ហាបញ្ហានៅត្រង់ថាមិនដឹងតែខ្លួនឯងល្ងងទេ គឺថាអ្នកដែលដឹងខ្លួនឯងល្ងងអាចនឹងឆ្លាតវិញបានតែយើងនិយាយនិយាយយើងពេញពេញមាត់ហ្នឹងមិនទស្សនៈខ្មែរយើងបង្កើតទេគឺនាយករដ្ឋមន្ត្រីសិង្ហបុរីលោកលីខ្វាន់យូហ្នឹងគាត់តែនិយាយប៉ុន្តែខ្ញុំកណ្ណាគាត់ថាបើទោះបីលោកលីខ្វាន់យូហ្នឹងគាត់តែបដើមនិយាយគាត់មិនបានដឹងថាកតិព្រះហ្នឹងយ៉ាងម៉េចក៏ដោយប៉ុន្តែខ្ញុំកណ្ណាគិតទៅថាអកតិហ្នឹងមានក្នុងពុទ្ធដីកាហ្នឹងតាំងពីអើយ ខ្ញុំគាត់ណាហ៊ាននិយាយបានថាទស្សនៈនានារបស់ពួកលោកអ្នកប្រាជ្ញថាលោកអ្នកប្រាជ្ញអ្នកចេះឯណាដែលគេសម្គាល់ថាអ្នកចេះអ្នកចេះហ្នឹងខ្ញុំគាត់ណាក៏ធ្លាប់មើលដែរគំនិតរបស់នាយករដ្ឋមន្ត្រីរបស់ឧបនាយករដ្ឋមន្ត្រីរបស់លោកអ្នកនេះលោកអ្នកល្បីនោះរបស់ពួកអឺរ៉ុបណាគេមានសភៅមកក្បាលរបស់គេគេសរុបកតិកតិដែលចាត់ទុកថាសម្ដីមានសម្ដីប្រាក់របស់ពួកគេហ្នឹងខ្ញុំគាត់ណាមើលមើលទៅចេតនាឃើញថាសម្ដីអត់នេះខ្លះហ្នឹងសុំប្រើពាក្យថាទាំងស្រុង មានកន្លែងណាខ្លួនឯងពុំធ្លាប់ឃើញទេនៅក្នុងពុទ្ធិកាគ្រាន់តែថាសំនួននៃភាសាវីដេអូតែប៉ុណ្្នឹងឯងលោកចាំមើលផាន់តែមើលក្នុងគាថាហ្នឹងមើលឥឡូវយើងយកពាក្យលោកលីខ្វាន់យកមកមើលអាយើងយើងមើលជាមួយនឹងគាថាហ្នឹងនៅក្នុងគាថានេះព្រះអង្គក៏បានពោលក្នុងន័យនឹងដែរហើយយ៉ាងសពគ្រប់ទៀតមិនមែននិយាយមកកំណាត់កំបត់ទេណាគឺនិយាយជា2ទៅ3បទដែលមានខ្លឹមសារសពគ្រប់ជនពេលណាត្រឡប់ដឹងនៅភាពជាពេលរបស់ខ្លួនវិញ អាហ្នឹងយើងថាជប់ឲ្យល្ងងហើយដឹងថាខ្លួនល្ងងវិញមិនហៅថាល្ងងប៉ុណ្ណឹងចាត់ទុកថាជាកំណើតបណ្ឌិតដោះវិញពូដឹងណាពូដឹងថាខ្លួនខុសហើយមានន័យថាការដឹងខុសមានមានជាតិជាបណ្ឌិតទេទើបដឹងបានឯពេលជនណាសង្វឹងដោយមាននេះតែខ្លួនល្ងងសោះណាជាពេលជនសង្វឹងដោយមានថាខ្លួនឯងស្មើបណ្ឌិតឬលើបណ្ឌិតដូចថាល្ងងទេបើតែជាទៅឲ្យខ្ពស់នេះខ្ពស់នោះមានណាដល់អញ្ចឹងណា អានេះបានហៅថាជាពាលហើយពាលដដែលមានថ្ងៃត្រឡប់ទេខ្ញុំកណាក៏នឹងឃើញថាតាមពិតទៅនេះជាសម្ដីរបស់ពុទ្ធអង្គយើងតែតាំងពីបុរាណមកយូរមកបើគិតទៅ2000ឆ្នាំ ជាងហើយ2500គុណគុណចាស់កណាចង់កាត់សួរបន្តិចថាត្រង់ចំណុចជនពាលហ្នឹងតើជាជាអ្នកធម្មតា ដែល បាន ដឹង នៅកំហុស ក្នុងពេលនោះព្រះអង្គចាត់ទុកថាជាបណ្ឌិតហេតុដូចម្ដេចបានគេចាត់ព្រះអង្គចាត់ទុកជាបណ្ឌិតព្រោះมันបានរៀនដល់ឋានៈបណ្ឌិតឬក៏យ៉ាងណាផងហើយក៏ព្រះអង្គហៅថាបណ្ឌិតទៀតអឺខ្ញុំកណ្ដាលនឹងធ្វើការអធិប្បាយពាក្យថាពាលជននឹងដែរក៏ត្រូវក៏ត្រូវបញ្យល់ពីថាពាលជនឲ្យយល់សិនគណៈតន់និយាយថាមិនទៅហៅថាបណ្ឌិតណាឧទាហរណ៍ដូចបានទៀតអីចូលសាលាយផងបណ្ឌិតអីដែរនៅក្នុងសព្ទាមុន ជាអតិជននៅក្នុងសប្តាហ៍មុនយើងក៏បានចែកគ្នាដែរពីពាក់ព័ន្ធពីបណ្ឌិតនេះសម្រាប់អតិសង្គមគេអាចនឹងទទួលស្គាល់ថាជាបណ្ឌិត តាមរយៈអ្នកនោះឆ្លងកាត់ការរៀនសូត្រតាមរយៈឋាននោះមានស្នាដៃអាចបង្កើតអីបានដូចថាជាទួលស្ថាបនិកបង្កើតកុំព្យូទ័របង្កើតទូរស័ព្ទបង្កើតស្អីស្អីបានអាចថាជាបណ្ឌិត នៅត្រង់ថាអ្នកនឹងអាចមានសមត្ថភាពជួយមនុស្សបានច្រើនឃើញស្ដែងស្ដែងឬថាអាចជាបណ្ឌិតដែលហើយទៅសម្បីតែនឹង ល្ងង10គុតអីក៏ដោយឲ្យតែមានសញ្ញាបត្រអីចឹងមកបើទោះបីថាអ្នកនោះជាមនុស្សអាក្រក់សាមានដេរឆានយ៉ាងម៉េចក៏ដោយក៏អាចថាជាបណ្ឌិតតែអានេះអានេះសម្រាប់ខ្មែរខ្មែរយើងឬថាសម្រាប់ប្រតិមនុស្សសពថ្ងៃដែលហើយទៅសំបីថាអ្នកនោះគ្មានគ្មានសារជាតិជាមនុស្សឆ្លាញ់ល្អចេះខ្មាស់អៀនអីបន្តិចទេគ្មានចិត្តអាណិតអាសូរណាទេអាក្រក់សឹងអីបើថាក្បាលនឹងបកែចាំក្បាលនឹងឆ្លាតឆ្លៀត បង្កែឲ្យ head poll បង្កែវិនិច្ឆ័យអីចឹងក៏មនុស្សសពថ្ងៃហ្នឹងគេទុកថាជាបណ្ឌិតដែរប៉ុន្តែពពុទ្ធអង្គយើងការបើព្រះអង្គពោលដល់រឿងបណ្ឌិតមិនមែនសំដៅដូចមហាជនគេសំដៅទេគឺសំដៅយកមនុស្សដែលមានបញ្ញាអាចក្នុងការវេកឲ្យដាច់រវាងកុសលនិងអកុសលដែលខ្ញុំកណ្ដាបាននិយាយដូចមុនណាកណ្ដាតួនាទីរបស់បញ្ញាគឺប៉ុណ្ណឹង មិនមែនថាឧទាហរណ៍ថាបើពិភពលោកមានផ្កាយមានតារាតួនាទីរបស់បញ្ញានោះគឺមានសមត្ថភាពដឹងពីអានោះសពគ្រប់ដឹងតាមកលក្ខកន្លងវាយ៉ាងម៉េចវាធ្វើការយ៉ាងម៉េចវាអត់ប្រយោជន៍ដល់វាអត់ប្រយោជន៍សម្រាប់ដឹងទេបើទោះបីថាឧទាហរណ៍នៅក្នុងស្ពេសសពថ្ងៃនោះមានអ្នកប្រាជ្ញមួយថាយ៉ាងចោះឲ្យគាត់នឹងបង្កើតដឹងណាពិភពលោកកើតមិនដំណើរទៅយ៉ាងម៉េចចក្រវាលនឹងបែកធ្លាយមិនកាយតារាវាធ្វើការមិនវាវាផ្ដួចមកយ៉ាងម៉េចវាធំប៉ោងយ៉ាងម៉េចវាបែកទៅយ៉ាងម៉េច ហើយគាត់ដឹងដឹងមែនដឹងតាមដំណើរកើតដំណើរនៃការតាំងឡើងរបស់វាដំណើរនៃការបែកទៅដឹងដឹងមែនតាមទាន់រហូតក៏មិនមែនជាបញ្ញាដែរមិនមែនឲ្យតែគួរក្បាលនឹងមិនមិនមែនឲ្យតែចិត្តវិញ្ញាណនឹងមានសមត្ថភាពដឹងលក្ខណៈពិតនៃធម្មជាតិនឹងជាតួបញ្ញាមែនទេមិនមែនដៅយកចឹងទេណាសម្រាប់សម្រាប់ខ្លឹមសារដែលជាបញ្ញាក្នុងពុទ្ធសាសនាយើងលោកនិយាយថាឥឡូវចាំយកពាក្យនមកគិតណាលោកថាសមត្ថភាព នៃចិត្តវិញ្ញាណដែលឬថាសមត្ថភាពនៃចិត្តសឹកពូបញ្ញាវិជាចិត្តសឹកវិជាចិត្តសឹកធម៌បើខ្ញុំបណ្ណាប្រើពាក្យថាវិញ្ញាណវាទៅលាយពេកបញ្ញាជាចិត្តសឹកធម៌មួយប្រភេទដែលធ្វើនីតិក្នុងការរំរត់រំរាយឬញែកឲ្យដាច់នៅអកុសលទាំងឡាយឲ្យចេញពីចិត្តដល់ពេលយើងនិយាយ ដោយសមតិយើងនិយាយបែបជាបុគ្គលសមតិយើងនិយាយថាមនុស្សអ្នកមានបញ្ញាគឺមនុស្សដែលចេះបែងចែកខុសត្រូវបានស្គាល់គុណស្គាល់ទោសដឹងថាអ្វីខុសអ្វីត្រូវណាកុសលណាអកុសលវានិយាយទៅវិញណាបើយើងច្បិចយកតែទួលបើយើងច្បិចយកតែតែធម្មៈនឹងមកនិយាយអត់និយាយពីសត្វបុគ្គលយើងនិយាយថាបញ្ញាជាចេតសិកធម៌ដែលដើរនីតិក្នុងការរំលត់រំលាយនៅអកុសលទាំងឡាយ ដែលជំទាស់នឹងខ្លួនបញ្ញាមាននីតិកាត់ឲ្យដាច់ញែកឲ្យដាច់នៅកុសលនិងអកុសលឲ្យចេញពីគ្នាបើយើងនិយាយដោយសម្បតិបុគ្គលយើងនិយាយថាមនុស្សអ្នកមានបញ្ញាឬដែលជាជាបណ្ឌិតគឺជាអ្នកដែលអាចញែកខុសនឹងត្រូវបានស្គាល់ខុសស្គាល់ត្រូវដោយរឿងចោលហ្នឹងអញ្ចឹងប្រសិនបើគាត់ដឹងថាការធ្វើរបស់គាត់ខុសមានន័យថាម៉េចគាត់ចេះដឹងថាអូ គាត់ស្ដាប់ធម្មទេសនាគាត់ដឹងថាអំពើរបស់អញហ្នឹងវាថោកគ្នាវាសៅมองតើវាទុច្ចរិតតើវាអីវាអីចឹងណាបង្កបានជាទុកវាអត់ខ្លឹមសារអញ្ចឹងទៅអ្នកដែលអ្នកដែលចេះទៅញែកចឹងបានសមត្ថភាពបញ្ញាដែលទៅចឹងបាននេះលោកហៅបុគ្គលដែលមានសមត្ថភាពបញ្ញាបែបហ្នឹងថាជាបណ្ឌិតវិទ្យាចឹងណា ពីព្រោះលោកចាក់ធ្លុះដល់សោតាបណៈបុគ្គលទេណាហ្នឹងហើយម្យ៉ាងរឿងរ៉ាវរបស់លោកនោះលោក ជាសោតាបណៈបុគ្គលក្នុងពេលនឹងផងអញ្ចឹងណាបន្តិចកណាអឺយើងតទៀតខ្ញុំកណាចង់បរិយាយអំពីពាក្យថាពលជននឹងសិនបើនិយាយពាក្យថាពលជនពលជននឹងក្រែងលោមានការច្រឡំព្រោះអញ្ចេះជាអត្តន័យនៅក្នុងភាសាបាលី ពេលណាដែលលោកនិយាយដល់ពាក្យថាពលៈមានពីរន័យន័យទី1ពលៈក្នុងទីនឹង ពាក្យលក្ខក្នុងន័យមួយ មានន័យថាមនុស្សនឹងមនុស្សអាក្រក់មកពាក្យក្នុងទីនោះសំដៅយកអាក្រក់ដែរយកមនុស្សដែលវាលុះទៅក្នុងសេចក្តីអាក្រក់តែម្ដងអាហ្នឹងហៅថាពាក្យដែរគណាឯពាក្យថាពាក្យមួយទៀតมันបានដៅទៅលើថាអាក្រក់ទេប៉ុន្តែចង់និយាយថាល្ងងទៅវិញនៅក្នុងភាសាថាពាក្យលក្ខដូចគ្នាបល័យគណាគណាកាលណាពោលពាក្យថាពាក្យលោ ឧទាហរណ៍នៅក្នុងនៅក្នុងគាថាដែលភាសាពុទ្ធសំដែងថាអាសេវនាចពាលាណាកណានៅក្នុងទីនោះមិនមែនសំដៅយកមនុស្សល្ងងទេសំដៅយកមនុស្សអាក្រក់មនុស្សខូចតែព្រះអង្គតែងថាការតែគុកបុគ្គលពេលនឹងជាមង្គលដល់10ណាកណាមិនមែនសំដៅយកពេលនោះទីនោះមិនមែនសំដៅយកមនុស្សល្ងងទេតែសំដៅយកមនុស្សអាក្រក់ជូរជាតិតែម្ដងយ៉ាងណាគេហៅថាពេលជន តែពេលនៅក្នុងទីខ្លះជាភាសាបាលីគ្រាន់តែដើរយកថាមនុស្សនឹងមនុស្សល្ងងទៅប្រាំងឯងអញ្ចឹងណាមិនទាន់ចេះបែងចែកក្នុងអក្រក់មែនទេណាណាយើងយើងនិយាយស្រួលស្អាតថា គ្នានឹងអាចអាចត្រឡប់កែប្រែបានក្រាគ្នានឹងគ្នានឹងបើទោះបីថាដូចថាធ្វើអំពើបាបខ្លះពាក់ព័ន្ធនឹងសម្លាប់សត្វពាក់ព័ន្ធនឹងចំណេញទ្រព្យពីលើគេប៉ុន្តែមិនមែនថាត្រឡប់ធៀបបានទេ ចឹងណាចាំបាទគ្រាន់ថាជីវិតនឹងរស់នៅវាទៅមកឈុលចឹងវាទៅបែបវិញសុងទៅមកឈុលមកឈុលចឹងលិចហើយឡើងឡើងហើយលិចចឹងយកឈ្នះយកឈ្នះភាពសាងមករបស់ខ្លួនបានណាចឹងក៏នៅនៅក្នុងពាក្យថាពេលដែរកណាអឺដល់ពេលអញ្ចឹងនៅក្នុងទីនេះខ្ញុំកណាសូមលើកអឺពេលពីរប្រភេទដែលដែលមានសេចក្តីបរិយាយបែបអភិធម៌ឲ្យស្ដាប់ ព្រោះកន្លែងហ្នឹងត្រូវតែយល់តាក់ទងនឹងរឿងចិត្តដែលសម្ពយុទ្ធនិងវិបយុទ្ធឥឡូវខ្ញុំកណានិយាយពាក្យថាវិបយុទ្ធនិងសម្ពយុទ្ធនេះណាព្រោះមានមនុស្សនិយមយកទៅនិយាយហើយកណាកែលោមិនដឹងប្រភពពាក្យហ្នឹងមកពីណាសម្ពយុទ្ធវិបយុទ្ធនៅក្នុងអភិធម្មពេលដែលលោកពលដល់អកុសលអកុសលអកុសលចិត្តអកុសល ចិត្តដែលជាអកុសលទាំង12ដួងណាណាវាមានពាក្យសម្ពយុទ្ធនិងវិបយុទ្ធនៅក្នុងនឹងឧទាហរណ៍លោកនិយាយថានៅក្នុងអកុសលទាំង12ដួងហ្នឹង12ប្រភេទហ្នឹងដួងទី1ហ្នឹងគេនិយាយថាម៉េចគេនិយាយថាសោមនស្សៈសហកតាំងតថិកតៈសម្ពយុត្តតាំងអសង្ខារិកាំង ចាំមើលគេមកថានិយាយសេចក្តីខ្មែរទ្រុសបន្តិចទេមិនមែនជាយើងមិនមែនជាម៉ោងយើងនិយាយពីធម៌អីទេបាទគេនិយាយថាចាំមើលយើងវិភាគណាចិត្តលមោកខ្ញុំកណាលើកពីរឿងចិត្តលមោកចុះអូព្រោះនៅក្នុងអកុសលវាមានលមោកវាមានរំវេងអាវាមានបន្ទុកយើងនិយាយពីចិត្តលោភលន់ចិត្តលមោកចុះលោកនិយាយថាលោភៈចិត្តពេលដែលកើតឡើងម្ដងម្ដងហ្នឹងសម្បយុទ្ធជាមួយនឹងមច្ឆាតថិ ហើយកើតឡើងនឹងកើតឡើង ដោយអំណាចខ្លួនឯងអត់មានបុគ្គលដទៃណាមួយមកដាស់តឿនក្នុងកាយកើតទេណាអសង្ខារិកមានន័យថាវាដូចថាវាស្ទុះស្ទាចេញទៅដោយខ្លួនឯងណាពួកបុគ្គលពួកខ្លះហ្នឹងមុនធ្វើបាបហ្នឹងត្រូវបានត្រូវបានគេទឿនត្រូវបានគេនាំទៅក្នុងរឿងបាបបានខ្លួនឯងចាប់ផ្ដើមកាត់ចិត្តបាបហើយអ្នកខ្លះទៀតអត់ឲ្យប្រកក្តីគឺគេស្ទុះស្ទារឿងបាបនឹងខ្លួនឯងហ្នឹងដល់កណា លោកនិយាយថាបុគ្គលពួកខ្លះបើយើងនិយាយជាមនុស្សយើងនិយាយថាបុគ្គលពួកខ្លះពេលដែលកើតលមោកម្ដងម្ដងនេះទៅធ្វើបាបម្ដងម្ដងនេះទៅនឹងទៅទាំងសុបាយចិត្តធ្វើទាំងសុបាយរីករាយទៅទាំងសោមនស្សទៅដោយឆន្ទៈខ្លួនឯងធ្វើបាបនឹងធ្វើដោយឆន្ទៈដូចដែរដូចថាកំណើនឹងដួចមកដូចក្នុងបាបមិនបាច់ចាំមានម៉ែឪណាទូមានរឿងបាបគឺវាដោះខាងបាបហ្មងដងខាងចោលហ្មង បាច់មានបងចៅម៉ែចៅឪចៅណាអប់រំឲ្យកើតជាចៅទៅវាវាកំណើតវាចៅចឹងមិនត្រឹមតែប៉ុណ្្នឹងទេទិដ្ឋិកតៈសម្បយុត្តតាំងស្អីទីទិដ្ឋិកតៈសម្បយុត្តតាំងពាក្យថាសម្បយុត្តនេះជាពាក្យសាធារណៈឯងមិនមែនសម្បយុត្តមានន័យថាផ្នែកល្អវិបយុត្តផ្នែកថាអាក្រក់មិនមែនមិនអីចឹងទេសម្បយុត្តនឹងវាជាសាធារណៈពាក្យទេដូចជាគេចង់បញ្ជាក់អំពីណាគេចង់បញ្ជាក់គេចង់បញ្ជាក់ចេះគេចង់បញ្ជាក់ថា មនុស្សពួកខ្លះបន្តិចមានមច្ឆាទិដ្ឋិដល់ក្រាស់ស្មឹកខាងដើមនៅក្នុងចិត្តហើយបានធ្វើបាបដែលមានមច្ឆាទិដ្ឋិហ្នឹងនៅទីក្រៅថ្នមមច្ឆាទិដ្ឋិយ៉ាងម៉េចអ្នកខ្លះបង្កើតជាទស្សនៈថារឿងបាបនឹងបន់វាអត់មានទេហេតុអីបានគាត់នឹងថាអញ្ចឹងពីការយល់របស់គាត់ណាបាបនឹងបន់នឹងវាអត់មានបាបបន់ស្អីទេហេតុអីបានយ៉ាងឧទាហរណ៍ដូចខ្ញុំខ្ញុំកាន់កបិតមួយ ដល់ពេលខ្ញុំទៅអាកកគេណាអាកកគេទៅសួរថាកបិតហ្នឹងជាស្អីមនុស្សវាមានហេតុផលរបស់វាហេតុផលខាងខុសកបិតហ្នឹងជាដែកដឹងហើយថាដែកនេះស្អីដែកនឹងជាបាក់តបីទៀតហើយចុះបើយើងទៅអាសាច់អ្នកដតីចុះសាច់វាស្អីដែរសាច់ប៉ះសាច់កបិតប៉ះសាច់នេះគេថាហ្នឹងបាក់តបីទៀតនឹងបាក់តបីទៀតតាដូចយើងយកដុំដីគប់ដុំដីហ្នឹងមានចេញជាបាបជាបនអត់ប្រៀបធៀបអញ្ចឹងណាបាទ ដុំដីគប់ដុំដីដបោកបុកដបោកនិយាយថាភពមួយបុកភពមួយអាចកាយបុកអាចកាយមិនដែលចេញជាបាបជាបុណ្យអត់មានគុណទួយដែរអត់ផងបាក់តវៃធៀនអាហ្នឹងតែនិយាយមិនស្រួលអ្នកខ្លះតម្រេះទៅខ្ញុំមិនឆានភេទមែនប៉ុន្តែខ្ញុំកណានិយាយមិនអ្នកស្ដាប់ប្រយ័ត្នប្រយ័ត្នហើយគុណប្រយោលត្រូវសមហេតុផលវាចឹងនេះវាបាបបុណ្យឯណាអូទៅយ៉ាងចប់ហើយគ្រាន់តែចង់និយាយថាពួកនៅមានវិឆានភេទគេយល់មិន អតន្ធិកតៈសម្ពយុត្តតាំងនេះចង់និយាយថាដែលវាស្រោបសម្ពយុត្តនោះទីនឹងវាស្រោបចិត្តជាមួយដោយវាចិត្តនោះវាស្រោបដោយមិឆាតន្ធិវាយ៉ាងមិនវិញមានន័យថាអ្នកខ្លះហ្នឹងគាត់យល់ថារឿងរឿងបាបវាអត់មានទេដោយដោយសំអាងថាមូលហេតុណាដោយសំអាងថាឧទាហរណ៍ដោយបតវ័យធាតនិងបតវ័យធាតបកគ្នាយើងយកកបិតអាកគេអាដៃយើងកាន់តើក៏បតវ័យធាត អាកបិតដែលយើងទៅអាកកគេនោះបាក់ថ្មីទៀតចុះបើឈាមហូរចេញយ៉ាងម៉េចតែឈាមនោះជាអាបោធៀបហូរចេញមកហើយចុះសម្រែកមនុស្សដែលប្រកាច់ប្រកិនព្រោះយើងធ្វើបាបវេទនានោះអានោះយ៉ាងម៉េចអាវាគ្រាន់តែជាសម្លេងអីយ៉ាងទៅខ្យល់បក់សម្លេងផ្ទះបាញ់ហើយនឹងសម្លេងនោះវាខុសគ្នាអីវាហើយចុះចិត្តរបស់គេដែលវាដែលគេមិនព្រមលំមជាមួយយើងដែលគេរងទុក្ខវេទនាដែលគេយំស្រែកអាចិតដែលគេប្រឆាំងពីក្នុងវាយ៉ាងម៉េចអានោះវាជានិមិត្តធាតុវាជាធម្មជាតិនោះវាតែអញ្ចឹងនិយាយថាបើយើងទៅបុកវាវាស្រែកតែអញ្ចឹងឯង ប៉ុន្តែសួរថាវាមានចិញ្ចៀបាបឯណាមានបាបមានបុណ្យឯណាវាដូចថាយើងទៅមលោប្រពន្ធគេអញ្ចឹងកូនកូនគេដែរប្រពន្ធគេដែរដូចថាសាច់ប៉ះសាច់អីអញ្ចឹងណាមានជាបាបឯណាសំបីតាអាចអាស្អីដែលយើងលំមួយលំមួយពីក្នុងដែលយើងថាលំមកនេះអាហ្នឹងក៏មិនដឹងជាស្អីបង្កត់ធម្មជាតិហ្នឹងវាអញ្ចឹងវាមានទៅជាហៅថាបាក់ហៅថាបុណ្យនេះអាហ្នឹងយើងអ្នកថាអីអញ្ចឹង គិតគិតគិតគិតត្រេះរិះត្រេះរិះទៅទទួលស្គាល់ថាចឹងមែនចឹងមែនច្បាស់ផងថាមានបាក់មានបរិទេនៅក្នុងសម័យព្រះ មានវិខុមួយរូបឈ្មោះអរិទ្ធវិខុឈ្មោះលោកឈ្មោះអរិទ្ធអរិទ្ធវិខុហ្នឹងលោកដើរទៅនិយាយកោកកោប្រាប់គេប្រាប់ឯងថាខ្ញុំយល់ពាក្យព្រះនិយាយហើយអាត្មាហ្នឹងយល់ហើយអ្វីដែលភាសាពុទ្ធនិយាយហ្នឹងខ្ញុំយល់ច្បាស់ណាស់គឺថាតាមពិតទៅបាបបនអីគ្មានទេទោះនៃកាមគុណអីក៏គ្មានដែរគឺក្នុងន័យដែលលោកយល់ចង់និយាយថាឥឡូវបើយើងសេពកាម អរិយបុគ្គលសេពកាមឧទាហរណ៍ចាំមានទោសឯណាវាដូចថាសាច់បាសសាច់អីចឹងចិត្តបាសចិត្តចិត្តសឹកបាសចិត្តសឹករបៀបចឹងណាមិនចាត់ទុកថាជាសត្វមិនចាត់ទុកថាជាល្អក្រអីទេវាដូចតែវាស្មើថេញចឹងណាហើយមិនគិតលេងលេងទទួលស្គាល់ថាការប៉ិនចឹងមែនចេញពីក្នុងយ៉ាងមកជ្រាបតសៃតសោអស់លេងគឺចឹងក្រោយដល់ពេលអញ្ចឹងមនុស្សពួកខ្លះណា ដែលចាត់ទុកថាបាបនឹងប៉ុនវាគ្មានអីទេលោកចាស់សាក់សម័យមើលចោះពេលដែលទៅប្លន់ទៅលួចគេម្ដងម្ដងតាមមានភ័យព្រួយមានរង្គាសមានមានកដៅខាយខ្លាំងទេបើថាដូចយើងយើងយើងយើងមិនទាន់មានមច្ឆារដ្ឋិអញ្ចឹងទេប៉ុន្តែព្រោះខឹងទុកចិត្តបានព្រោះចង់បានទ្រព្យគេលមោកម្ដងម្សាអញ្ចឹងប៉ុន្តែពេលយើងទៅធ្វើរឿងនោះទៅដូចថាវាវាពិបាកពីចិត្តខ្លះដែរណា បាញ់គប់ខ្លងបច្ចុប្បន្នផងនឹកឃើញដល់បាបកម្មដល់ឃើញដល់នរកប្រានជាសម័យវ័យឆ្ងាយគាត់ថាខ្លួនឯងធ្វើមិនត្រូវទេលាក់បាំងហែកភ្នែកមហាជនអីយ៉ាងវាចេះតែមានអានឹងមកឈួលឈួលពីក្នុងប៉ុន្តែពេលមនុស្សដែលយល់សុខដូចកណាលើបានឡើងមិញដូចមឆាតអធិមិញសន្លឹងទៅនៅក្នុងកែវភ្នែកវាថាដីប៉ះដីទឹកប៉ះទឹកអីចឹងវាស្និទ្ធប្រប៉ុណ្ណាទៅអាការទៅធ្វើរបស់ខ្លួនវាស្និទ្ធប្រប៉ុណ្ណាទៅ ព្រោះថាបើលោកធំលោកធំណាមួយគាត់ទៅយកដីអ្នកស្រុកទៅពេលអ្នកស្រុកយំយំដូចថាយកដីអ្នកស្រុកអស់មួយខែអញ្ចឹងគេយំរងទុក្ខវេទនាគ្រប់គ្នាហើយរូបភាពវាចេះតែមកមកមកអញ្ចឹងទៅគាត់ក៏វាពិបាកចិត្តដែរដូចថាវាអត់ស្រួលពីក្នុងមកដូចថាពិបាកអាចដូចភ្លើងឆេះពីក្នុងអញ្ចឹងប៉ុន្តែប្រសិនបើមានប្រសិនបើវិឆាតតិនឹងមានឧទាហរណ៍អង្គញានឹងលោកអង្គញាគាត់មានវិឆាតតិអញ្ចឹងគាត់ថាមានបាបមានបននេះណាវិញ ស៊ុបទៅរបៀបដូចកណាពណ៌នាមិញតែសង្ឃឹមបាត់ដីមកវិញហ្នឹងតែសង្ឃឹមគាត់ឲ្យដីមកវិញហ្នឹងគាត់មានគណិតចឹងអត់សង្ឃឹមគាត់អសូរដែលយើងខំលើកស្លាកថាឈប់ចិត្តតែអ្នកស្រុកខំលើកស្លាកថាឈប់ធ្វើបាបអ្នកក្រទៅណាទៅលើកជាមួយរមច្ឆារដ្ឋៈចឹងតែសង្ឃឹមថា អ្នកនឹងមើលស្លាកហ្នឹងឲ្យត្រឡប់ត្រឡប់ថាអើអណិតវា ខ្លះដែរវៃមិនត្រឹមតែវាមិនរោទោសអញមិនចាប់អញដាក់គុកវាមកវល់អញវិញឲ្យវិញខ្លះតែអាចទៅរួចទេ អត់ទេណាអាត្រង់ត្រង់បានជាលោកចែកលោភៈមូលចិត្តហ្នឹងថានៅក្នុងប្រភេទទី1ហ្នឹងចិត្តរបស់អ្នកខ្លះហ្នឹងជាលោភៈប្រកបដោយសោមនស្សហើយជាទិដ្ឋិសម្បយុទ្ធអពាក្យថាសម្បយុទ្ធហ្នឹងមកពីពាក្យហ្នឹងហ៎ឯងនឹងយកពាក្យសម្បយុទ្ធហ្នឹងក្នុងន័យត្រូវសម្បយុទ្ធហ្នឹងមើលតែចេះគិតបែងចែកជ្រៅត្រូវថាសម្បយុទ្ធមើលតែមិនចេះបែងចែកគោត្រូវថាវិបយុទ្ធអីចឹងទៅនិយាយទៅផ្ដាស់ឲ្យទៅរួចពីមាត់ នៅបើចង្ហល់ថាខំមិនទទួលទៀតមិនដឹងថាពាក្យថាសម្ពយុទ្ធវិបយុទ្ធយកមកពីណាក៏មិនដឹងសពថ្ងៃហ្នឹងបកស្រាយលបឡាយពីទឹកពីដីខ្ញុំកណាចង់បញ្ជាក់ចេះមែនទេចង់បញ្ជាក់ថានៅក្នុងអកុសលប្រភេទខ្លះខ្ញុំកណាមិននិយាយតែម្ដងនិយាយពី3ដងចង់រួមចូលគ្នាវាជាលក្ខណៈតួលំបោបតួអកុសលដែលមានមច្ឆាទិដ្ឋិនឹងស្រោបមកជាមួយ ដល់ពេលអញ្ចឹងប្រសិនបើពាលជនណាដែលមាន ចិត្តប្រភេទបែបហ្នឹងពាលជនហ្នឹងត្រូវ បានលោកឲ្យឈ្មោះថាអតិពាលមានន័យថាមនុស្សប្រភេទពួកហ្នឹងมันអាចកែបានទេពិបាកកែដូចថាក្នុងបច្ចុប្បន្នអត្ថភាពហ្នឹងគឺមិនឆារថិនវាក្រាស់ទាំងយើងទាំងគេដែលហើយទៅសំបីប្រពន្ធក៏ប្រអស់ល្អដែរมันនឹងគេកែមិនថាប្រពន្ធល្អទៅចុះ នៅក្នុងអភិធម្មនោះបានអើយដល់បុគ្គលពួកខ្លាចដែលជាមជ្ឈាតតិនិយតមជ្ឈាតតិលោកនិយាយថានេះកុំថាឲ្យប្រពន្ធអង្គគុំឥឡូវនេះបជន80សម្ដែងធម្មទេសនា40ឆ្នាំឲ្យស្ដាប់ទោះបីថាមានប្រពុតកើតស្អែកស្អែកទៀត100អង្គ7អង្គតទៀតក៏ជួយនៅនឹងអត់បានផងមកអត្ថភាពហ្នឹងណាព្រោះកម្លាំងមជ្ឈាតតិនឹងវាធំណាស់អំណាចមជ្ឈាតតិនឹងវាធំណាស់ជួយជួយអត់បានហ្នឹងលោកចាក់ ខ្ញុំកណាចង់លើឧបមាតូចមួយឲ្យឲ្យញោមអ្នកស្ដាប់ហ្នឹងរៀនគិតចេះឧទាហរណ៍ថាដូចដូចកំណាត់ឈើដូចកំណាត់ឈើមួយដែលដែលយើងដើរទៅព្រៃហើយយើងឃើញថាវាវាដាច់ជ្រុះមកទៅយើងស្ដាយណាដើមឈើដួលយើងដើមឈើងាប់វាដួលហើយវានៅមានក្លឹមខ្លះវាមានវាមានកណ្ដៀស៊ីវាមានកន្លែងខ្មៅអុចប្រហោងខ្លះប៉ុន្តែយើងស្ដាយថាវានៅមានកន្លែងណាដែលអាចប្រើបានអញ្ចឹងយើងមិនរើសមកហើយ យើងមិនរើមកយើងមិនយកកបិតយកណារបស់យើងគឺឆ្កៀលអាកន្លែងកោចេញមិនចឹងឯងបើតែអាកតិចអាកណាត់ឈើអីនោះយើងមិនមិនជាចេញអាកន្លែងណាខូចហ្នឹងណាពួកយើងនៅឃើញថាវានៅមានកន្លែងខ្លះដែលយើងយកមកឆ្នៃធ្វើតុកធ្វើទូបានយើងជ្រាកយើងជាវាមកណាចុះបើចុះប្រសិនបើប្រសិនបើបើដុំឈើនឹងដុំមួយដុំធំមើលទៅមួយដុំធំប៉ុន្តែវាសោះអស់លិញណា ដូចថាបើបោកពកសេវិញបើថាព្រុយសេវិញថាដល់សោះសាច់អស់លិញសួរតែយើងទៅជ្រៀកយកកន្លែងចំណេញបានអត់យើងទៅជ្រៀកយកកន្លែងវាជាមានបានអត់អត់អត់បានទេឬថាដូចឈើដូចឈើដែលវាដែលវាធ្លាក់ទឹកវាមានស្លែកាន់ខាងក្រៅក្រៅអានឹងយើងជាសបកចេញណាយើងជាសបកចេញយើងកោសសបកចេញកន្លែងណាដែលវាជွំទឹកខ្លាំងពេកយើងសុកចិត្តយកយកកបិតហ្នឹងយើងទៅរុកដល់សាច់វាជាចេញដល់ដុំដល់ដុំប៉ុន្តែអាចប្រើបានខ្លះ ឲ្យចុះបើឈើនឹងត្រាំទឹកនឹងឡើង100ឆ្នាំទៅហើយមកទោះថា100ចុះវាមិនដែលមានទេត្រាំនោះទៅវាចូលអស់លិញមកចឹងណាបើបើបើយើងយកកបិតឆ្កៀលគាត់ឆ្កៀលអស់ហ្មងបើយើងយកកបិតឆ្កៀលលោកតាឆ្កៀលលោកកុំឲ្យសល់កន្លែងហ្មងវាខូចហ្មងដូចថាឆ្កៀលតាណាក៏បានដូចគ្នានៃជនមច្ឆាតតិបន្តិចជនមច្ឆាតតិប្រភេទទី1ដោយអំណាចមច្ឆាតតិនឹងវាជ្រោតជ្រាបពេញទឹកពេញដីទៅណា ក្នុងចិត្តរបស់ពួកគេគឺសុខបែបហៅមិនថានិយតតធិទេណាហៅថានិយតមច្ឆាតធិក៏បានដល់ពេលដល់ពេលវាជ្រាបឡើងសោះសាច់អស់ទៅអញ្ចឹងហើយនេះវាជ្រាបក្នុងចិត្តនឹងឡើងឡើងសោះអស់ហើយនេះដល់ពេលអញ្ចឹងសូម្បីបុគ្គលដែលមានសមត្ថភាពប្រហែលប្រពុតនឹងក៏មិនដឹងទៅទៅឆ្កឹះទៅឆ្កៀលយកអមច្ឆាតធិនឹងឲ្យចេញពី ពីចិត្តរបស់អ្នកនឹងឲ្យទាញចិត្តរបស់អ្នកនឹងឲ្យមកជាចិត្តល្អវិញកើតវាលើថាដូចជាងឈើនោះជាងនោះជាងធ្លាក់ទៅលើមេឃបើអត់ចាប់ជាតិជាងឈើហ្នឹងមិនមែនជាងធម្មតាណាប៉ុន្តែដល់ពេលកំណាត់ឈើហ្នឹងជ្រាបជ្រាបទឹកអស់លីងទៅហើយជ្រាបគ្នាសល់សាច់កន្លែងណាល្អមកតសៃសោះនេះតើឲ្យជាងឈើនឹងឈៀលយ៉ាងម៉េចប៉ុន្តែប៉ុន្តែយល់វាឧបមាមកណាដែរកណាអញ្ចឹងបានជាលោកនិយាយថាទោះបីប្រពុត7អង្គគង់រៀបចរនេះ តម្រង់ជួរគ្នាទេសនាម្ដងម្ដងជួយអ្នកចឹងអត់បានទេណាខ្ញុំកណាចង់និយាយយ៉ាងខ្លីថាពាលជនខ្លះការដែលចេញទៅធ្វើបាបជាការប្លន់ជាការកេងប្រវ័ញ្ចជាការបន្ទុះសារាយជីវិតអ្នកដតីហ្នឹងទៅដោយអំណាចបច្ឆារខៈដែលវាជ្រាបជ្រួតក្នុងចិត្តសន្តានហ្នឹងសពឲ្យហើយ ដល់ពេលអញ្ចឹងពុំអាចត្រឡប់ក្រោយបានទេចាអានោះក៏ហៅថាពេលដែរយើងបន្ថែមពាក្យថាជាអតិពេលហ្នឹងណាពេលក្រៃលែងណាប៉ុន្តែប៉ុន្តែពេលមកពួកទៀតនៅ ក្នុងន័យថាមិនមែនមានមច្ឆាតថេអីចឹងទេខ្ញុំកណាហ្វាតូលើកគ្រឿងអ្នកស្រុកអ្នកស្រែចុះមិនមែនចោតមិនមែនចោតពួកគាត់ថាពេលអីកុំកុំប្រកាន់ទេអាត្មាគ្រាន់លើកតួយ៉ាងថាជីវិតអ្នកស្រុកយើងជាពិសេសជីវិតអ្នកជនបទលោកចា តាំងពីក្មេងរហូតដល់អាយុប្រហែលប្រហែលប្រហែលជា30ទៅ40ភាគច្រើនកិច្ចការមុខរបររបស់គាត់សិតតែតកតងនឹងការសម្លាប់សត្វរោគត្រីធ្វើស្រែទៅបាញ់ថ្នាំសម្លាប់កដោបក្លាតក្រិតអ្នកខ្លះរស់ស៊ីចំជ្រូកលក់កាប់សាច់ឡាសំចំគោបកបកើតខៀលបកើតនៅកសិដ្ឋានចំនេះចំនោះជីវិតគាត់បកងបកា ប៉ិតណាស់រាល់ទង្វើរបស់គាត់នឹងសិតតែជាអកុសលដែលគាត់ធ្វើទៅណាណារហូតដល់អ្នកខ្លះទៀតក្រពេកតល់ច្រកពេករោគស៊ីបញ្ញាប់មានបានដូចវាឃ្លានពេកទៅ ម្យ៉ាងវាតល់ច្រកផងទៅយ៉ាងបានជាគេនិយាយលេងនៅក្នុងសង្គមគេនិយាយ ថាស្រុកតាណាក្រកើតចោលហើយមនុស្សមិនចង់ធ្វើចោលវាធ្វើចោលដែរឧទាហរណ៍ស្រុកយើងអត់មានការងារធ្វើឧទាហរណ៍ថាបើសិនជាថៃហ្នឹងគេបដិញពលករយើង2 billion អ្នកហ្នឹងឲ្យមនុស្សក្នុងខ្មែរវិញសុកសុកមកខ្មែរហ្មងឲ្យ អត់មានអីសេប្រកាយប្រហែលជាលួចមន់ទានេះតាមមើលគេនិយាយចឹងលួចគ្នាពីទឹកពីដីគាត់មិនឈ្នះព្រោះអំណាចការឃ្លានវាបុករុកអញ្ចឹងសម្រាប់ចិត្តត្រូវតែលួចហ่ะឃ្លាននោះណាអញ្ចឹងជាដើមណានឹងជំរើសចុងក្រោយណាអ្នកខ្លះទៀតគាត់មិនដឹងទៅរកសេចអីកម្រិតប្រាជ្ញាក៏អត់មានក្រក៏ក្រតល់ក៏តល់មួយយ៉ាងទៅអាជាតិជាអ្នកមានអាធម៌លមោពីក្នុងមកស្រាប់ផងទៅ ត្រូវបានចោលពវល់ដឹកនាំបង្រៀនវិធីចោលទៅអាទៅគាត់ម៉ូតូគេទៅកាច់កញ្ចក់ឡានពីថ្ងៃរស់នៅធម្មតាធ្វើដូចមនុស្សធម្មតាអញ្ចឹងដល់ពេលយប់ឡើងគេប្រហែលលួចគោគេទៅបាត់ខ្ញុំទៅអ្នកភូមិមួយគ្នានោះទទួលស្គាល់ការពិតថារាល់ទង្វើទាំងអស់នឹងសត្វតែជាអំពើបាបបាបតូចនិងបាបធំយើងប្រាប់វាថាបាបតូចនិងបាបធំប៉ុន្តែប្រសិនបើមច្ឆារដ្ឋិខាងដើមនឹងអត់មានទេប៉ុន្តែ ណានេះនៅចាត់ទុកនៅក្នុងពាក្យថាពាលដូចយើងបាននិយាយចឹងណាពាលក្នុងគាថានេះដូចដូចដូចមកតោដូចចោមុនដែលបានត្រាស់ដឹងជាសោតាចោដែលយើងលើកឡើងមិញណាណាសួរថាបុកប្រហេតអីបានជីគាត់ធ្វើចោអាចថាគាត់ចង់បានបុកគេហ្នឹងយើងនិយាយចឹងទ្រុសស្រួលអីចឹងលួចបុកគេវាធូរអីចឹងឃើញបុកគេវាឆ្ងាញ់អីចឹងព្រោះគាត់ក្រអញ្ចឹងទៅតល់ច្រកទៅដឹងជារោគស៊ីអីមានលួចគេទៅវាស្រួលស្រាប់ស្រាប់ចៅគេនិយាយអញ្ចឹងលួចរបស់គេស្រាប់ស្រាប់ ប៉ុន្តែប៉ុន្តែពេលប៉ុន្តែប៉ុន្តែដល់ពេលហេតុផលចូលតាមតិចទៅទៅកែប្រែទៅប្រឆាំងអតិថិគាត់ខាងក្នុងដល់ពេលអតិថិរបស់គាត់ត្រូវបានជំរះអាការវែងវាន់ចេញតិចម្ដងតិចតិចម្ដងទៅវារុញចិត្តរបស់គាត់ឲ្យមានពលឺដល់ពេលរុញបើចិត្តរបស់គាត់មានពលឺមានតែកុសលឯដុកពេលនោះគាត់គាត់ចាប់ដើមនឿយណាយគាត់ចាប់ដើមស្អប់ពើមពីការធ្វើខុសរបស់គាត់ឃើញថាខុសហើយនឿយណាយនឹងការខុសទៀតដូចយើងកូនចាស់ចូលដល់កូនចាស់បានរៀបរាប់ ខាងលើខាងថាជនពៀលដែលវាជ្រាបទៅដោយមច្ឆាទិដ្ឋិហ្នឹងវាមិនដែលបានវិលត្រឡប់មកជាមនុស្សល្អវិញទេអាហ្នឹងមិនមកពីវាជ្រៀតជ្រួតជ្រាបដូចជាយើងត្រាំត្រាំដើមឈើនៅប្រទេសអូស្ត្រាលីគេត្រាំអាសសរផ្ទះឬសសរឈើដែលគេយកមកធ្វើការហ្នឹងគេត្រាំនៅក្នុងអាថ្នាំគេហ្នឹងអាថ្នាំវាជ្រាបចូលទៅក្នុងឈើហ្នឹងណា វាមិនអាចសัตว์ដតីមកមកស៊ីឈើនឹងបានទេដោយសារតែថ្នាំនោះជ្រាបចូលក្នុងឈើនឹងយ៉ាងណាមិញជនពៀលដែលវាពោពេញទៅដោយភាពអកុសលដែលដូចគុណចាស់បានរៀបរាប់ចឹងថាវាជ្រប់ងប់នៅក្នុងហ្នឹងមិនងាយនឹងកែប្រែចុះប្រភេទមួយណាដែលអាចកែប្រែបានទៀតអឺគឺជនពៀលប្រភេទទី2ប្រភេទទី2អឺបើសិននៅក្នុងអភិធម្មគេនិយាយពីរឿងរឿងវិបយុទ្ធឡើយគេណានិយាយពីវិបយុទ្ធតិចណាព្រោះតាមវិបយុទ្ធនិយាយទៀត ឥឡូវឧទាហរណ៍ដូចនៅក្នុងលោភៈវិញសោមនស្សៈសហកតាំងតថេតតវិបយុតាំងអសង្ខារិកាំងដួងចិត្តលមោបឯណាដែលវាកើតឡើងម្ដងម្ដងប៉ុន្តែมันមានមច្ឆាតថេអោបស្ទើពីក្រោយឡើយជាធម្មជាតិនៃការធម្មជាតិនៃចិត្តលមោបបែបធម្មតាធម្មតាបើយើងនិយាយជាមនុស្សថាមនុស្សឯណាដែលមានធម៌លមោបពីក្នុងមក ធ្វើអ្វីអ្វីគ្រប់យ៉ាងបំរើភាពលមោរបស់ខ្លួនប៉ុន្តែពុំប្រកបដោយមច្ឆាតធិដូចអ្នកទី1ទេណានិយាយស្រួលស្ដាប់និយាយថាម៉េចទៅអ្នកស្រុកខ្លះដឹងដែរថាធ្វើនឹងវាខុសវាបាបមិនដឹងទេធ្វើយកវាអត់ត្រូវទេប៉ុន្តែលាក់គេពូថោដូចអង្គញាខ្លះគាត់ដឹងថាគាត់ថាធ្វើគាត់អក្រក់ប៉ុន្តែគាត់យកឈ្នះអាភិលរបស់គាត់អត់បានគាត់ឃើញតែស្រុកប្រហែលអញ្ចឹងនៅທາງពេលនឹងច្បាប់មិនទាន់រឿងអញបានផងអាចចេះសិនទៅបានទ្របអញ្ចឹង បើសិនបើច្បាប់នឹងតឹងគាត់លែងខ្លាចច្បាប់ខ្លាចអីចឹងគាត់ដឹងថាចំនិយាយថាគាត់នៅដឹងថាគាត់ធ្វើខុសមិនដឹងទេដឹងថាអញធ្វើនឹងវាអាក្រក់ដឹងហើយប៉ុន្តែយកឈ្នះអាលោកធម៌គឺការចង់បានមុខមាត់របស់ខ្លួនវាអត់កើតប៉ុន្តែមិនទទួលស្គាល់ថាដឹងថាខ្លួនឯងធ្វើខុសដឹងថាធ្វើនឹងខុសក្តៅដែរខ្លៅដែរដែរកុហលកាហាយខ្លះដែរប៉ុន្តែ បំណាច់ថាលោកធរគឺការចង់បានលុកមុខមាត់សរសើរយោស័កនិន្ទាសុខពីការចៃវាយទ្របដែលបានមកពីការយកដីយកទឹកគេនឹងវាធំពេកវាលួងលួងពីក្របអានឹងទៅសិនទៅចេះតែធ្វើទៅដឹងដែរបន្តអ្នកយ៉ាងប៉ុន្តែលក្ខណៈចង់បានអ្នកយ៉ាងអ្នកមានការលពោបយ៉ាងឬថាអ្នកស្រុកអ្នកស្រែយើងនេះគាត់រកស៊ីនឹងតា ជីវិតគាត់គាត់ថាគាត់ជារួញគាត់អ្នកនេសាទត្រីហ្នឹងគាត់នេសាទទាំងទៅដល់ពេលគាត់ចាស់គាត់ជប់ធ្វើទៅរកធររអាចាប់ដើមសមាទានសិលអីចឹងមកប៉ុន្តែជីវិតដំបងដៃនៅពីក្មេងធ្វើស្រែធ្វើចំការបាញ់សម្លាប់សត្វបាញ់អីប៉ុន្តែនៅតែទទួលស្គាល់ថាវាបាបចឹងនៅតែក្តៅក្រហាយចឹងតនេតនេនៅតែវិច្ចចំនួនកណាបាបប្រមាណទៅទៅសម្រាប់សត្វចឹងមិនតែចុះទៅរូបរបស់គាត់ការងាររបស់គាត់គាត់ កិច្ចមិនរួចទៅណាបំផុតណាថ្មីឥឡូវការងារតែណាហ្នឹងយើងមិនដឹងទៅដោះស្រាយមិនទេយើងមិនមែននិយាយប្រាប់ដំណោះស្រាយថាញោមឯងឬធ្វើនេះទេគ្មាននរណាទៅទទួលរ៉ាប់រងដោះស្រាយគាត់ទេគ្រាន់ថាយើងគ្រាន់តែនិយាយថាអ្នកអញ្ចឹងវាមានដែររឿងលមោបហ្នឹងវាមានដែររឿងរឿងលោភៈវាមានដែររឿងទោសៈប៉ុន្តែมันប្រកបដោយមិច្ឆាទិដ្ឋិដូចអ្នកទី1ទេ អ្នកអញ្ចឹងហើយដែលយើងយកមកនិយាយថាពលជនក្នុងទីហ្នឹងប្រសិនបើចេះដឹងខ្លួនថាខុសណា ចាប់ផ្ដើមខ្លាចជាបណ្ឌិតហើយពេលនោះប៉ុន្តែប៉ុន្តែតន់ណាកណាហ្នឹងវាចូលក្នុងវគ្គទី2អីគេថាហ្នឹងដែលចូលកថាខណ្ឌទី2ទេណាគេថាពេលជនក្នុងទីហ្នឹងគឺវាថាពេលជនក្នុងទីហ្នឹងសំដៅយកជនទី2នេះដែលដែលខ្ញុំកណាបាននិយាយថាទិដ្ឋិវិបយុទ្ធនេះកណាវាថាវិបយុទ្ធក្នុងទីហ្នឹងមានន័យថាវាប្រះចាអមចាដធិហ្នឹងវិបយុទ្ធហ្នឹងណាកណា បើនឹងវិបយុទ្ធខ្មែរយើងយកទៅផ្សព្វផ្សាយយកទៅបកស្រាយសប្តាហ៍ហ្នឹងញោមខ្លះហ្នឹងគាត់បកស្រាយទៅវិបយុទ្ធហ្នឹងសំដៅយកដូចថាអត់ដឹងខដឹងត្រូវហៅថាវិបយុទ្ធនេះហ្នឹងឡប់ឡាយទៅទៀតដើម្បីតែពាក្យហ្នឹងប្រាំត្រូវបងគេគេយកទៅប្រះចាក់ប្រះចាក់បញ្ញាទៀតនិយាយយើងថាប្រះខាងគាត់បកប្រែថាប្រះចាក់បញ្ញាអាវិបយុទ្ធហ្នឹងតាមពិតហ្នឹងភាសាហ្នឹងដែលខ្ញុំគណៈបានបញ្ជាក់ថាវាជាសាធារណៈពាក្យទេវាមិនបានបញ្ជាក់ពីរឿងល្អអក្រក់ស្អីវាសាមប្រយុទ្ធបានថាប្រកប វិបយុទ្ធបានថាប្រាស់ដល់ពេលតថេវិបយុទ្ធក្នុងទីហ្នឹងតថេហ្នឹងគឺមិនដាច់យកមច្ឆាតថេដល់ពេលតថេវិបយុទ្ធបានថាអត់មានមច្ឆាតថេទេពេលហ្នឹងវានិយាយទៅវិញមិនចឹងតាមិនមែនពាក្យថាវិបយុទ្ធមិនមែនពាក្យថាវិបយុទ្ធនឹងដៅយកដៅយកវាវាខូចទេដៅយកវាអាក្រក់ទេដៅយកវាខុសទេចង់និយាយថាវាវាអត់ទៅវិញព្រោះតែមានមច្ឆាតថេប៉ុន្តែអត់មានមច្ឆាតថេវិញហៅថាវិបយុទ្ធភាសាបាលីវាអត់មានវិញ ផ្ទុយវិបាកវិបាកវិនឹងវាផ្ទុយវិញតែប៉ុតខ្លងសារវាតែណាអញ្ចឹងបានជាយើងនិយាយថាដូចនៅក្នុងគាថានេះអញ្ចឹងតាមពិតគាត់មិនដឹងជាគាត់ទៅធ្វើចោលព្រោះហេតុអីប៉ុន្តែដល់ពេលគាត់ទៅស្ដាប់ប្រពុតនិយាយនោះក្លំក្លំចាំមើលស្ដាប់ព្រះអង្គនិយាយនិយាយទៅវាចូលចូលចូលចូលទៅប្រាជ្ញាកើតឡើងដោះស្រាយខាងក្នុងបានទៅជាសោតាបានបុគ្គលបាត់ទៅឯម្នាក់ទៀតនោះ មកវិញហ្នឹងគាត់ឃើញដៃបតិគាត់អត់បានអីហើយគាត់បានរហូតនោះចាប់ដើមពួតហ្មងគាត់ថាណែណែអាហ្នឹងចូលលក្ខណៈលេង trade off ពីរយ៉ាងអាមួយ trade off ផ្នែកខាងល្អមួយ trade off ផ្នែកខាង រីករាយក្នុង ការលួចគេបានទេទៀតហើយថែនឹងមើងងាយគេទៀតហ៎យើងកំពុងតែចង់និយាយថាពាលជនឯណាពាក្យថាពាលជនឯណាគឺប្រភេទទី2មិញណា ណាពលជនឯណាដែលត្រឡប់ខ្ញុំកណាប្រើពាក្យថាត្រឡប់ប្រែណាមញ្ញតិហ្នឹង ដែលដែលត្រឡប់ជាដឹងដែលត្រឡប់ជាស្គាល់នៅភាពជាពីលរបស់ខ្លួនពួកបន្ទាប់ពីមានហេតុផលចូលទៅនោះបន្ទាប់ពីមានហេតុផលបែបចូលទៅធម្មទេសនារបស់ព្រះអង្គចូលទៅសត្វតែមានប្រាជ្ញាដឹងវិញ ចាប់តែមានប្រាជ្ញាត្រឡប់មកឃើញពីការធ្វើរបស់ខ្លួននោះវាខុសវិញអញ្ចឹងណា ភ្នាក់កណើតយើងថាភ្នាក់កណើតពលជនឯណាដែលត្រឡប់ជាដឹងនៅភាពជាពីរបស់ខ្លួនពីពេលនឹងទៅក្នុងគណៈនឹងទៅអ្នកនឹងបណ្ឌិតោវាបេតេនសោអ្នកនេះត្រូវបានចាត់ទុកថាជាបណ្ឌិតវិញហើយដែលខ្មែរយើងនិយាយថាអ្នកល្ងងមិនជាបញ្ហាបើសិនបើដឹងថាខ្លួនឯងល្ងងអ្នកហ្នឹងមិនទៅជាអ្នកចេះវិញហ្នឹងបាទអញ្ចឹងហ៎បាទគតិសង្គមគេនិយាយអញ្ចឹង នយោបាយអូខេនិយាយអញ្ចឹងពលរដ្ឋបើដឹងថាខ្លួនឯងល្ងងគាត់លែងល្ងងបាត់ហើយពួកគាត់ដឹងថាខ្លួនឯងល្ងងគាត់ចេះតាមបានប៉ុន្តែបើដឹងថាខ្លួនឯងល្ងងគាត់ទៅគាត់ឆ្លាតហ្នឹងអូយមិនបាច់រវល់នយោបាយទេប្រលួលរវល់ទៅវាប្រឡាក់អីចឹងវាក្តៅវាអីចឹងយើងគិតតែរោស៊ីវាវាអត់មិនស្រួលខ្លួនអានេះអ្នកទៅរវល់នាំតែរឿងឯងអ្នកមិនរវល់ទៅព្រោះស្រួលអានេះគាត់តែគិតទៅគាត់ឆ្លាតហ្នឹងដល់ពេលស្រុកទៅមានបញ្ហាគាត់ងាប់មុនគេបណ្ដោយល្ងងមិនដឹងថាខ្លួនឯងល្ងង អានឹងកតិសង្គមគេនិយាយចឹងហើយមិនមែនជាពាក្យលីខ្វាន់យូទេខ្ញុំគាត់ថាពាក្យបពុទ្ធអង្គយើងតាំងពី2000ឆ្នាំមុនខ្ញុំគាត់ថាបើភិក្ខុសង្ឃសាមណេរក៏របត់ខ្មែរយើងអ្នករៀនសូត្រផ្នែកគំនិតបើពួកគាត់បានសិក្សាពុទ្ធិកាយល្អខ្ញុំសិក្សាតិចតួចក៏មករបៀបទៅលើទៅនេះតិចទៅនោះតិចតាមអាចារ្យតាមលោកសង្ឃទេសនាពីបីម៉ាត់អញ្ចឹងมันអាចយកកិច្ចការបានទេបើពួកគាត់សិក្សាឲ្យល្អខ្ញុំគាត់ថានឹងមានមោទនភាពនៅក្នុង មេរៀនរបស់ព្រះបន្ទាប់ពីមានមោទនភាពហើយនឹងព្យាយាមយកមេរៀនរបស់ព្រះអង្គហ្នឹងឲ្យចូលក្នុងសង្គមរបស់ខ្លួនពួកគ្មានមេរៀនណាល្អជាងហ្នឹងឯងក្រាក្រាគេតែឆ្ងល់រឿងប្រសងអង្គខ្លះលោកជាអន្តធម្មក៏ទឹកដែរពេលខ្លះលោក លើកសិតទស្សនៈគេទស្សនៈតាំងពីអ្នកប្រាជ្ញអ្នកប្រាជ្ញយកមកនិយាយតាមពិតទៅចេញពីទស្សនៈរបស់ពុទ្ធទាំងអស់ហើយគ្នា ហើយទៅយកទៅទស្សនៈខាងគេយើងមកនិយាយវិញថាណាគួរឆ្ងល់ដែរទេខ្ញុំកណាគោធ្លាប់ប្រទេសដែរនិយាយលេងចោះលោកជាច្រើនដូចថាលោកដែលមានចេះចេះភាសាអង់គ្លេសផងលោកបានទៅមើលអាសភៅដែលដែលមនុស្សខ្មែរយើងធម្មតាគាត់មិនចេះមើលប៉ុន្តែលោកអ្នករៀនចេះភាសាយើងលោកទៅមើលសភៅណាដែលវាពាក់ព័ន្ធអ្នកជោគជ័យពាក់ព័ន្ធនឹងលោកប្រាជ្ញនេះលោកប្រាជ្ញទៅទៅលោកទៅយកអាឃ្លារបស់គេមកមិនមែនយកតែសម្ដីនឹងជាប្រែខ្មែរស្ដាប់ទៀតយកអង់គ្លេសនឹងមកនិយាយផង ពេលដែលលោកពោលហើយមើលទៅលោកដូចថាលោកមានអារម្មណ៍ថាខ្លួនលោកដូចពោពេញដោយធម៌ពលស្អីដូចថាលោកមានមោទនភាពខ្លាំងណាខ្ញុំកណាចេះនឹកឃើញខ្លួនឯងស្ដាប់ទៅចេះមានអារម្មណ៍ថាសាបវាសាបត្រង់ថាងាប់ហើយខ្លឹមសារជឹកចុងនោះសាបឲ្យសូនឯតែមានមោទនភាពអីពេលណាយើងទៅសិក្សាពុទ្ធកាទៅបើដឹងតែកតេអស់ហ្នឹងមានសាបណាវាគ្មានស្ដាប់ទៅអស់ចាព្រោះបើអ្នកស្រុកអ្នកស្រែគាត់ពុំដែររៀនពុទ្ធកា គាត់លើលោកអ្នកនេះអ្នកនិយាយអ្នកប្រាជ្ញនោះនិយាយបណ្ឌិតខាងនេះនិយាយអ្នកនយោបាយលោកនេះលោកនោះនិយាយអូលើកតិនេះកតិនោះគាត់គិតថាគេជ្រើណាអស់ចាមនោះជ្រើគាត់ពេញចិត្តគាត់មោទនភាពគាត់ដល់ពេលសម្រាប់សម្រាប់អ្នករៀនសូត្រក្នុងពេលពុទ្ធកាបានបានអស់ណាដល់ពេលយកមកស្ដាប់គាត់អាចឃើញតាមវីយូកន្លែងហ្នឹងក៏អង្គជាតាមវីយូសាបសូមនិយាយនិយាយមិនគ្រប់ទៀត តាមពិតនៅក្នុងគាថាព្រះអង្គលោកសំដែងលើកយកមកគាថានោះសិតតែមានមានហេតុគ្រប់យ៉ាងហេតុហេតុផលគ្រប់ដើម្បីប៉ុន្តែនិយាយលេងនិយាយលេងថាឥឡូវសាក់លបងមើលសាក់លបសាក់លបងយកអាពាកលោកលីខ្វាន់យូនៅដាក់ជាភាសាអង់គ្លេសផងមានខ្មែរផងដាក់រូបលោកលីខ្វាន់យូឲ្យផុសហើយនឹងយកគាថានឹងទៅផុសឲ្យលោកដូចគ្នាមើលបើមិនលោកសេអាពាកលីខ្វាន់យូឡើយគណា សួរបើមានអ្នកស្រុកនៅមន្ត្រីអាគារថាហ្នឹងមោទនភាពគេថាណាពួកគាត់ជោគជ័យដឹកនាំសត្វកពួរអញ្ចឹងណាអត់ដឹងថាព្រះអង្គលោកជោគជ័យតាំងពី2000ឆ្នាំមុនម្ល៉េះរឿងមួយរឿងមួយមកពីស្នាដៃពុទ្ធដែលជា គ្រូរបស់យើងអត់អត់ប្រហែលលីវ៉ាន់យូនឹងយ៉ាងម៉េច លោកហោះខ្ញុំកណាមថាពួកហោះខ្លះគាត់បានរៀនពុរិកាប៉ុន្តែលោកយើងអានសភៅ3ដក3អីចឹងដែរតែពេលច្រើនដូចបន្តែថានិយមតកតេខាងក្រៅអាអមជួយភាសាអង់គ្លេសនោះម៉ាត់ណាក៏អង់គ្លេសម៉ាត់ណាក៏អង់គ្លេសមោទនភាពទៅចុងទៅវិញអានោះឲ្យតម្លៃគេខាងក្រៅណាហើយកណាដីធ្លាប់ស្ដាប់ឃ្លីបរបស់បណ្ឌិតកុលផេងលោកមានប្រសាសន៍ថាគាត់ពីដើមឡើយគាត់ នឹកឃើញថា ដើម្បីរៀនឲ្យមានភាពខ្ពង់ខ្ពស់ទៅរៀនយកចាប់យកបណ្ឌិតនៅប្រទេសបារាំងនៅណានៃជាច្រើន ឆ្នាំ បានទទួលយកនៅបណ្ឌិតនៅប្រទេសគេគិតថាវាគិតថាវាល្អប្រសើរណាដល់ទីបំផុតបែរមកជួបជាមួយនឹង ប្រធមនៅក្នុងកម្ពី បត្រៃបដកវិញថាអរបស់មានតម្លៃនៅកន្លែងក្បែរខ្លួនឯងសោះមិនដឹង ខំប្រឹងទៅតរបណ្ឌិតនៅប្រទេសគេរៀនបារាំងអីណាណៃតាមពិតក្នុងកម្ពីបត្រៃប្រអមានគ្រប់សពទាំងអស់សិតកម្ពីមាសប្រាក់នៅនឹងទីហ្នឹងឯងមិនដឹងខំប្រឹងតរកន្លែងឆ្ងាយអូយឆ្ងាយតែពុតនៅចិត្តសោះណានៅទៀតមានអឺ ត្រង់កន្លែងហ្នឹងយើងបញ្ជាក់ខ្លឹមសារវាថាប្រសិនបើពាលជន មានប្រភេទទី2ដូចដែលខ្ញុំក្រាបបាននិយាយមិញណាណាមិនមែនសុកសុកត្រឡប់ធៀបឯងទេវាមានហេតុបច្ច័យខាងក្រៅដូចចៃដន ថាយាយចៃដនចុះទៅស្ដាប់ទៅប្រងទៅលួចទ្រព្យគេទៅលឺព្រះពលធម៌វិញដល់ពេលហ្នឹងវាចូលចូលចូលចូលណាទម្លាប់នៃការស្ដាប់ស្ដាប់វាចូលចូលទៅវាវាទៅទៅប្រឆាំងជាមួយអតិថិពីខាងដើមរបស់ខ្លួននោះម្យ៉ាងទៅហេតុផលវាទៅជំរះ អាការយល់ច្រឡំរបស់ខ្លួននោះដល់ពេលអញ្ចឹងក៏សាប់តែផ្ដើមឃើញការធ្វើរបស់ខ្លួនវាខុសវាក្តៅក្រហាយវាអៀនវាខ្មាស់ដកចិត្តកវត់ចោលអាការធ្វើបែបនោះតាំងតាំងពីនៅឈរស្ដាប់ធម៌នោះម៉េចបន្ទាប់មកទទួលយកធម្មទេសនារបស់ព្រះចូលចូលចូលទៅជាសោតាបាត់ទៅកម្រិតខ្ពស់បាត់ទៅប្រសិនបើកំណត់នៃពាលជនបែបហ្នឹងហើយមានហេតុបច្ច័យជាហេតុជាផលល្អត្រឹមត្រូវទៅពីក្រៅអញ្ចឹងអ្នកនឹងត្រឡប់ធាតវិញ តេនបណ្ឌិតោតេបណ្ឌិតោពេវាតេនសោគឺអាចអាចជាបណ្ឌិតវិញហើយប៉ុន្តែប៉ុន្តែប៉ុន្តែពាលជនឯណាពាលជនឯណាដែលដែលស្វឹងដោយមានអ្នកណាអត់មានហេតុបច្ច័យណាទៅដាស់ទឿនបានមានមានអ្នកថែមចាមានអ្នកហ្នឹងវាវាមានឆ្លាត ណាមានលក្ខណៈអឺផ្ទុយពីតថេយ៉ាងម៉េចមានអ្នកហ្នឹងវាជាហេតុធ្វើឲ្យជនពៀលហ្នឹងវាទៅជាកែមិនបានទៀតមានអ្នកហ្នឹងវាធ្ងន់ធ្ងរយ៉ាងម៉េចអឺប៉ុន្តែខ្ញុំកណាមានយោបល់ថាសម្រាប់គាថាហ្នឹងប្រសិនបើមានសព្ទាក្រោយយើងអាចលើកមកនិយាយម្ដងទៀតបានដែរយើងខ្ញុំកណាពុំមានចេតនាបកស្រាយរឿងមានអ្នកហ្នឹងក្រាព្រោះបើនិយាយពេលហ្នឹងក៏យើងតែនិយាយទៀតផងបានចង់បានថែមក៏ណាថែមអោយមានអី សំខាន់មានន័យថាបើយើងយកមានអ្នកមកនិយាយនិយាយបែបច្បិចបន្តិចអញ្ចឹងនិយាយឲ្យមិនឲ្យអ្នកស្រុកយល់វាទៅជានាំមកសុភិសិពលវិញទេគួរតែមានប្រធានបទដែលមានគេថាពាក់ព័ន្ធនឹងមានអ្នកហ្នឹងហើយយើងនិយាយរឿងមានអ្នកហ្នឹងមកបានសពគ្រប់ខ្ញុំកណាមិនចង់និយាយទេព្រោះនិយាយតិចពេកมันអស់ចិត្តហើយក៏មានអារម្មណ៍ថាអ្នកស្ដាប់ហើយជាទទួលយកបានពាក្យថាមានអ្នកហ្នឹងទេណាថែមមួយសប្ដាហ៍ទៀតយ៉ាងណា មិនមែនគ្រាន់តែប្រែថាមានអ្នកហ្នឹងព្រោះថាមានអ្នកហ្នឹងតម្កើងខ្លួនតម្កើងខ្លួនមានប្រមាណយ៉ាងឯប៉ុណ្ណឹងក៏ចប់ទេត្រូវនិយាយពីសភាវៈនិយាយពីយ៉ាងម៉េចវាឲ្យយល់ដូចយើងនិយាយរឿងមច្ឆារដ្ឋៈនេះដាក់ខ្លះលើថាមច្ឆារដ្ឋៈសម្ពយុទ្ធដោយមច្ឆារដ្ឋៈហ្នឹងគាត់មិនដឹងថាមច្ឆារដ្ឋៈយ៉ាងម៉េចយើងត្រូវនិយាយថាយ៉ាងម៉េចនិយាយដល់មើលអ្នកខ្លះគិតយ៉ាងម៉េចពីក្នុងគឺអាកកគេនឹងខាត់សម្គាល់យ៉ាងម៉េចការយល់យ៉ាងម៉េចតើអញ្ចឹងបានច្បាស់ថាអូអ្នកខ្លះយ៉ាងម៉េចណាបដិសេធបាបបុណ្យដូចថាឯងដោយសារមូលហេតុអញ្ចឹង វាមានយ៉ាងដែរមនុស្សអញ្ចឹងពាក្យថាម្នាក់ហ្នឹងយើងក៏មិនតន់ដោះស្រាយដែរទុកនឹងសិនណាកណ្ណាកណ្ណាបើសិនបើអ្នកស្ដាប់គេមានចេតនាតាមដានគេនឹងតាមដានពាក្យពីរចាំមានលើកក្រោយយើងយើងបញ្ចប់នៅក្នុងកថាខណ្ឌទី1សិនទុកកថាខណ្ឌទី2សប្តាហ៍ក្រោយអញ្ចឹងគុំចាស់អាចសរុបមកវិញថាជនពៀអាណា ដែលត្រឡប់អឺ ត្រឡប់ហ្នឹងបើវាអាចស្មើនឹងវត្តបលាស់ដែរទេណាបើត្រឡប់មកវិញវត្តបលាស់មិនទេទៀតមិនទេវត្តបលាស់ហ្នឹងគេមិននិយាយក្នុងពាក្យថាត្រឡប់អាពាក្យថាត្រឡប់ដឹងហ្នឹងប្រើប្រើចេញអំពីពាក្យថាមញ្ញតិចង់និយាយថាមុនពីមុនវាដឹងឥឡូវនឹងវាដឹងវិញអញ្ចឹងខ្ញុំកណាសូមប្រើពាក្យថាត្រឡប់ដឹងហើយណាអឺក្នុងទីនេះគុណចាស់ប្រើពាក្យ12ក្នុងទីនេះអឺវិញហ្នឹងវាមាន2របស់ឧទាហរណ៍ថាត្រឡប់ដឹងនៅភាព ជាពាលរបស់ខ្លួនវិញហ្នឹងទីមួយវិញមួយ ទីមួយណាដល់ដល់ពេលជននោះចាត់ទុកថាជាបណ្ឌិតវិញបានអាវិញហ្នឹងប្រើ12យ៉ាងពីពីពីចំណុចទាំងហ្នឹងបើន័យថាបើន័យថាម៉េចអឺអ្នកស្ដាប់គុំច្រឡំសពៈប៉ុណ្ណឹងរឿងភាសាតាមពិតខ្ញុំកណាចង់បង្ហាញថាយេចង់និយាយថាពូរឿងរ៉ាវដំណើរតាមតងដំបងដៃនៅនឹងជាពីលទេណាហើយក៏មិនដែលដឹងពីការធ្វើរបស់ខ្លួននឹងថាខុសដែរ ដល់ពេលក្រោយមកដោយសារធម្មទេសនាទៅដំណើររឿងហ្នឹងដោយសារធម្មទេសនារបស់ព្រះចូលទៅពិចារណាទៅត្រឡប់ដឹងវិញអញ្ចឹងណាណាពេលត្រឡប់ដឹងវិញមកថាវាវាវាចេញពីកន្លែងចាស់របស់ខ្លួនណាចេញចេញអាពីការមិនដឹងត្រឡប់មកជាដឹងវិញហើយពីមុនអ្នកនឹងជាពីលទេឥឡូវនេះត្រូវបានទៅជាបណ្ឌិតវិញប៉ុន្តែតន់តន់តន់អូខេនៅតែជាមាន2ត្រឡប់ ពីត្រឡប់បាទតែជាបណ្ដាដឹងខ្លួន ជាជនពេលរបស់ខ្លួនដឹងនៅភាពជាជនពេលខ្លួនវិញជនពេលនោះចាត់ទុកថាជាបណ្ឌិតវិញបានអូខេនឹងពាក្យសុភាសិតនៅពុទ្ធពុទ្ធគាថារបស់ព្រះអង្គបើយើងអត់មានការបញ្យលអត់មានការយកនៅសេចក្តីបញ្យលនៃអត្ថកថាឬក៏ដីកាក្នុង មកបញ្យល់ទេយើងមិនងាយយល់ទេអញ្ចឹងបានថាអ្នកខ្លះគេមិនសូវឲ្យតម្លៃគេយកឲ្យតម្លៃ ទៅខាងទស្សនៈរបស់លីខ្វាន់យូអីណាណៃទៅវិញដោយសារអីដោយសារគេមិនបាន សិក្សាអំពីពាក្យនៃគាថារបស់ព្រះអង្គនោះឲ្យបានលម្អិតហើយមិនបានសិក្សាអំពីអត្ថកថាបញ្យលបន្ថែមទៅ ធ្វើឲ្យយើងនឹងយល់មិនដល់បែរជាមិនឲ្យតម្លៃទេណាចាណាណា អូខេនៅសល់5នាទីទៀតទៀតសរុបចុងក្រោយដើម្បីបញ្ជាក់យ៉ាងណាដើម្បីឲ្យមានន័យបាទតែបើប្រសិទ្ធបើជាមានពេលអញ្ចឹងខ្ញុំកណានឹងឃើញនិយាយអំពីរឿងមោទនភាពចំពោះកតិរបស់អ្នកប្រាជ្ញខាងក្រៅមិនមែនមិនន័យថាយើងជាពុទ្ធសាសនិកត្រូវតែកដោពុទ្ធសាសនិកនឹងងាកទៅក្នុងពុទ្ធតដីកាមិនមែនមិនន័យថាអញ្ចឹងទេកុំឲ្យអ្នកស្ដាប់ច្រឡំទៅអញ្ចឹងមិនមែនណែនាំលោកចាស់គ្រូព្រះអង្គថាត្រូវតែអញ្ចឹងទេ តែចង់និយាយថាអាភិបមោទនភាពនៅក្នុងកតិសង្គមកតិរបស់អ្នកប្រាជ្ញនានារហូតដល់ខ្លឹមសារដ៏អស្ចារ្យក្នុងពុទ្ធសាសនាយើងបើកមើលថ្ងៃណាក៏ទៅបាន ជាយើងគិតឲ្យយល់ថ្ងៃណាក៏ទៅបានយើងទាត់ចោលមិនទៅដងសោះខ្ញុំកណាសូមនិយាយអះអាងថាប្រសិនបើលោកចាស់មានចេតនាក្នុងការយកកតិគំនិតល្អល្អឯណាមកចាក់ចូលក្នុងសង្គមដើម្បីប្រយោជន៍យុវជនខ្មែរខ្ញុំកណាសូមណែនាំថាគ្មានអីក្រៅពីពុទ្ធដីកាទេ បាទលោកចាត់សិក្សាឲ្យបានច្រើនកុំណាកុំលវិលថាទៅមើលមកសិលឹកពីសិលឹកចំណាយពេលរៀនសូត្រឲ្យច្រើនតិចលោកចាស់នឹងដឹងថារោគមិនឃើញសោះឡើយនៅកតិសង្គមគំនិតនានាឯណាដែលគេសពថ្ងៃចាត់ទុកថាអស្ចារ្យហ្នឹងហើយនៅក្នុងពុទ្ធដីកាអត់មានទេគឺរោគមិនឃើញទេគឺមានទាំងអស់គឺថាពុទ្ធក្រោកទាំងអស់មកអកតិណាមានប្រយោជន៍ដល់មនុស្សទាំងលោកកៃលោកអត្រាគឺថានៅក្នុងនោះហ្មងយ៉ាងបានជាអឺ ដូចឧបមាខ្លឹមសារនៅក្នុងពុទ្ធដីកាថាដូចមហាសមុទ្រហ្នឹងប៉ុន្តែមហាសមុទ្រនៅក្នុងពុទ្ធសាសនាហ្នឹងទុកចាត់ទុកថាមណ្ឌលពុទ្ធសាសនាដូចមហាសមុទ្រហ្នឹងមហាសមុទ្រហ្នឹងអ្នកណាត្រូវការកែវពេជ្រទីស៊ូតរកានស្អីរ៉ែប្រភេទណាក៏ដោយទៅមហាសមុទ្រទៅដឹងមានអីណាដូចថានៅប្រទេសយើងខេត្តនេះមានរ៉ែនេះខេត្តនេះមានរ៉ែនោះប្រភេទផ្សេងផ្សេងគ្នាប៉ុន្តែក្នុងមហាសមុទ្ររ៉ែក៏មានទ្រព្យសម្បត្តិប្រភេទអីក៏មាននៅក្នុងទាំងអស់ ខ្លឹមសារនាទាំង lain ហ្នឹងបើទៅរងពុទ្ធិការរកចោះគឺនៅក្នុងមកមិនអត់ទេខ្ញុំកណាក៏មានចេតនាក្នុងការយកខ្លឹមសារពុទ្ធិការមកបង្ហាញម្ដងមួយម្ដងមួយហើយនឹងលើពីកតិសង្គមដែលគេធ្លាប់ទទួលស្គាល់ហ្នឹងមកមកបង្ហាញឃើញថាអូតាមពិតទៅពុទ្ធអង្គយើងនិយាយយូរហើយបែបនេះដើម្បីកូនខ្មែរមានវឌ្ឍនភាពក្នុងពេលរៀនពុទ្ធ ណាកម្មវិធីរបស់យើងនេះគឺកណាក៏ដាក់ថាកិច្ចសន្ទនាធម្មសាកិច្ឆាគេថាធម្មបទហ្នឹងពីព្រោះលោកប្រសង់អង្គខ្លះលោកមិនសូវបានដែរលើកឡើងមិននិយាយថកសូទេអញ្ចឹងកណាចង់ប្រកេនកម្មវិធីគួរដល់គុណចាស់ដើម្បី ដាក់ជា ប្រធានបទក្នុងកិច្ចសន្ទនាប្រចាំថ្ងៃផុសហ្នឹងប្រកេនគុណចាស់ទាំងស្រុងចំពោះការអត្ថាធិប្បាយហើយហើយចំពោះ ប្រិយមិត្តញាតិញោមពុទ្ធបរិស័ទដែលចង់សួរជាសំណួរសូមមេត្តាលើកជា សំណួរចូលក្នុងប្រអប់ comment ខាងក្រោមហ្នឹងអាចសួរគុណចាស់បានហើយខ្ញុំអាណាអាភិបហ្នឹងសូមសម្របសម្រួលហើយនឹងលើកយកនៅ សំណួរទាំងអស់ដែលពាក់ព័ន្ធទៅក្នុងប្រធានបទរបស់យើងដែលថ្ងៃនេះគឺយើងយើងនិយាយអំពីពលវៈគឺការសេពគប់របស់ជនពៀលឯជាដើម លោកពលអំពី ការរស់នៅជាមួយនឹងបណ្ឌិតជាមួយនឹងសប្បុរសជាមួយនឹងជនពាលយ៉ាងណាហ្នឹងគឺថាការសេពគប់នឹងសំខាន់ណាស់អញ្ចឹងកម្មវិធីរបស់យើងគឺ ថាទុកឱកាសឲ្យកូនចាស់អ្នកបកស្រាយវាគ្មិនរបស់យើងប្រចាំវេទិកាហ្នឹងសូមញាតិញោមទាំងអស់គ្នាមេត្តាចូលជាខមមិនទៅសួរសួរសួរសួរត្រង់ត្រង់មកចង់សួរយ៉ាងអីយ៉ាងណាថាកូនចាស់មានលទ្ធភាពអាចឆ្លើយបានហើយក៏កូនចាស់ថែមបន្តទៀតត មានអីថែមទេទេណាអឺมัน มันមានអីថែមប៉ុន្តែខ្ញុំគាត់ណាគាត់នៅនៅតែនិយាយជុំវិញរឿងថាប្រសិនបើលោកម្ចាស់ប្រើពេលវេលាក្នុងការសិក្សានៅក្នុងក្នុងប្រទេសខ្មែរយើងមានសាលាសិហនុរីសាលាសិហនុរីជាមនីរាជាណាគេបើកបង្រៀនទស្សនវិជ្ជាពុទ្ធសាសនាហ្នឹងមានអាហារូបករណ៍ free 100%ឲ្យយើងចូលរៀន បើសិនបើយើងចាប់យកជំនាញទស្សនវិជ្ជាពុទ្ធសាសនាយើងនឹងបានសិក្សាពីមេរៀនរបស់ពុទ្ធហ្នឹងណាខ្ញុំបណ្ណាគិតថាប្រសិនបើសិក្សាពុទ្ធដីកាយល្អហ្នឹងវាវាដូចទៅយើងទៅអានសភៅរបស់អ្នកប្រាជ្ញលើលោកហ្នឹងគ្មានសតចន្លោះមួយអញ្ចឹងណាពាក់ព័ន្ធនឹងគតិណាខ្ញុំមិនអានពីរឿងបច្ចេកទេសវិទ្យាសាស្ត្រទេណាវាគ្មានអីជាងនោះទៀតទេប៉ុន្តែលោកសងយើងប្រហែលលោកបួសឲ្យលោករៀនតែផ្នែកឯកជនផ្នែកបច្ចេកទេសដើម្បី ត្រឡប់សត្វទៅវិញណាមិនណាមិនមិននិយាយថាមិនមែនឲ្យសត្វឬថាអះអាងតែខ្លួនអាចអាចនឹងមិនសឹកអីមិនមិនបាននិយាយចឹងតែចង់និយាយថាបើបានជាបួសរៀនទៅហើយបើសិនបើយើងរៀនពុទ្ធិកាល្អខ្លាំងណាចូលលំចាស់ត្រូវសឹកទៅវិញក៏ដោយអាកតៈនឹងវាមិនបាត់ទៅណាទេប្រយោជន៍ដែលយើងបានមកឬយើងយកទៅប្រើក្នុងសង្គមយើងទៅបានទៅវិញកើតជាមន្ត្រីរាជការកើតជាអ្នកអប់រំជាគ្រូបង្រៀនជាបងជាប្អូនល្អអញ្ចឹងយើង យកកតេទៅបង្រៀនប្រយោជន៍ដល់សង្គមយើងណាបើដល់ពេលយើងមើលរំលង ពុទ្ធសាសនាយើងមើលរំលងខ្ញុំគិតថាមើលរំលងមែនទេទៅត្រេកអររឿងអាពីគេទៅសេខ្លីខ្លីនោះវាខំទិញដាក់ជាភាសានេះភាសានោះចោលពុទ្ធដីការបស់ខ្លួនអត់យល់ហឹមគួរស្ដាយមែនអូខេឥឡូវយើងដល់ម៉ោងហើយប៉ុណ្ណឹងចាស់គុណចាស់ចំពោះការចូលរួមបកស្រាយនេះចូលត្រឹមតែកថាខណ្ឌទី1នៃគាថាធម្មបទ ដែលថាជនពាលពាលពាលជនឯណាត្រឡប់ ដឹងនៅភាពជាជនពាលជាជាពាលរបស់ខ្លួនវិញជនពាលនោះចាត់ទុកថាជាបណ្ឌិតជាបណ្ឌិតពេញបាន នៅក្នុងកថាខណ្ឌទី1យើងមិនតន់ចូលដល់កថាខណ្ឌទី2សូមសន្យាជួបគ្នានៅសប្តាហ៍ក្រោយជាមួយនឹងគុណចាស់ដដែលហើយនឹងសូមមេត្តាលើកជាសំណួរឲ្យហើយដើម្បីចូលក្នុងកម្មវិធីរបស់យើងសន្ទនាគ្នាទៅវិញទៅមកតាមពេលវេលាការគួរអញ្ចឹងណាសូមផ្សាយគុំលាគុណណាគុំចាស់ណាសូមណាផ្សាយគុំលាគុំលាអរគុណចាស់